ហ៊ានមែនលួចថតប្រពន្ធគេងូតទឹកក្នុងបន្ទប់ទឹកទៀតមានទាំងវីដេអូស្ដែងស្ដែងក្នុងទូរស័ព្ទដៃតែម្ដងរាជធានីភ្នំពេញ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថាបុរសម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នាំខ្លួនយកទៅធ្វើការសាកសួរបន្ទាប់ពីធ្វើសកម្មភាព យកកាមេរ៉ាទូរស័ព្ទដៃលួចថតប្រពន្ធគេកំពុងងូតទឹកក្នុងបន្ទប់ទឹកហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង8:30នាទីយប់នៅ ថ្ងៃទី26ខែឧសភាឆ្នាំ2022នៅត្រង់ចំណុចបន្ទប់ជួល ក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងតាមបណ្ដោយផ្លូវលំស្ថិតនៅ សង្កាត់បឹងសាឡាងខណ្ឌទូកោកបើតាមសម្ដីស្ត្រីរងគ្រោះបានឲ្យដឹងថា គាត់និងប្តីបានមកស្នាក់នៅបន្ទប់ជួលកើតហេតុនេះជាច្រើនខែហើយចំណែកឯជនសង្ស័យវិញមិនបានស្គាល់ឈ្មោះទេគឺជាអ្នកដែលស្នាក់នៅបន្ទប់ជួលជាប់គ្នា ជាមួយនឹងបន្ទប់របស់គាត់ដែរហើយមុនពេលកើតហេតុប្តីរបស់គាត់បានទៅទិញម្ហូបនៅខាងក្រៅ ចំណែករូបគាត់ជាស្ត្រីរងគ្រោះនៅក្នុងបន្ទប់ចាំប្តីតែម្នាក់ឯងស្ត្រីរងគ្រោះបន្តថាបន្ទាប់មកដោយសារតែប្តីរបស់គាត់មិនទាន់ត្រឡប់មកវិញ គាត់ក៏បានដោះសម្លៀកបំពាក់ចូលទៅងូតទឹកក្នុងបន្ទប់ទឹកតែដោយសារអំពូលភ្លើងក្នុងបន្ទប់ទឹកនោះវាដាច់ទើបគាត់ងូតទឹកដោយជំហរទ្វារបន្ទប់ទឹកដើម្បីឲ្យមានពន្លឺជះចូលមិនសូវងងឹតស្ត្រីរងគ្រោះបានបន្តទៀតថាក្រោយពីងូតទឹករួចគាត់ដែលជាស្ត្រីរងគ្រោះក៏បានដើរចេញមកយកកន្សែងពូកោដែលនៅជិតទ្វារបន្ទប់ទឹកខណៈពេលនោះគាត់ក៏បានក្រឡេកមើលទៅប្រឡោះមួយ នៅលើជញ្ជាំងដែលនៅទល់មុខបន្ទប់ទឹកក្នុងបន្ទប់ជួលរបស់គាត់ឃើញមានស្នាមប្រឡោះមួយ ដែលពីមុនមកម្ចាស់ផ្ទះបានដាក់ទីយោបង្ហូរទឹក តែក្រោយមកក៏បានដោះទីយោនោះចេញវិញទើបបន្សល់ទុកប្រឡោះរហូតមកប៉ុន្តែនៅពេលដែលគាត់ក្រឡេកមើលទៅប្រឡោះនោះគាត់បានគិតថាដូចជាមានអ្វីប្លែកខុសពីធម្មតារួចគាត់ក៏បានព្យាយាមមើល4ទៅ5ដងទើបដឹងថា នោះជាកាមេរ៉ាទូរស័ព្ទដៃ បន្ទាប់មកគាត់ក៏ប្រញាប់ទូរស័ព្ទហៅប្តីរបស់គាត់និងប្រាប់ទៅកាន់ម្ចាស់ផ្ទះភ្លាមភ្លាមតែម្ដងក្រោយមកម្ចាស់ផ្ទះក៏បានមកដល់និងបានហៅបរោះជាជនសង្ស័យនោះ ចេញមកនិយាយគ្នា តែពេលដែលសួរនាំបរោះដែលជាជនសង្ស័យរូបនោះ បានប្រកែកដោះសារថា មិនដឹងរឿងអ្វីនោះទេខណៈពេលនោះប្តីរបស់នារីរងគ្រោះក៏បានសុំទូរស័ព្ទដៃបរោះដែលសង្ស័យថាជាជនសង្ស័យនោះ យកមកឆែកមើលដើម្បីឲ្យដឹងច្បាស់ទាំងអស់គ្នាតែបុរសជាជនសង្ស័យមិនព្រមឲ្យនោះទេ មួយ សន្ទុះក្រោយមកទើបបុរសជាជនសង្ស័យព្រមប្រគល់ទូរស័ព្ទរបស់ខ្លួនទៅឲ្យប្តីរបស់ នារីរងគ្រោះដើម្បីឆែកមើលបន្ទាប់ពីឆែកមើលក៏ស្រាប់តែបានឃើញវីដេអូនារីរងគ្រោះកំពុងតែងូតទឹកនៅក្នុងទូរស័ព្ទដៃរបស់ជនសង្ស័យពិតប្រាកដមែនដោយជនសង្ស័យបានព្យាយាមលុកចេញ ពីទូរស័ព្ទតែលុកមិនទាន់អស់ បន្ទាប់មកម្ចាស់ផ្ទះក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅធ្វើការអន្តរាគមន៍ភ្លាមភ្លាមតែម្ដងក្រោយពេលកើតហេតុជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងសាឡាង ដើម្បីកសាងសំណុំរឿងរងចាំចាត់ការទៅតាមនីតិវិធី ជាបន្តទៀតចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ